ប៉ុន្តែអាសច្ចៈបូជាហ្នឹងគឺបូជានៅក្នុងថ្ងៃបវារណាចេញព្រះវសាហ្នឹងឯងហើយព្រះអង្គក៏ទ្រង់ស្ដេចយាងអំពីទេវលោកតាមចិន្តាដែលសកៈទេវរាជ ព្រះអង្គសាងឡើងនិមិត្តឡើងដោយផ្ទាល់ព្រះអង្គចឹងកណាចណ្ដើកែវសម្រាប់ព្រះពុទ្ធអង្គទ្រង់កណ្ដាលចណ្ដើមាសខាងស្ដាំចណ្ដើប្រាក់ខាងឆ្វេងកណាហ្នឹងឯងយាងណៅហែហោម ដោយទេវតាប្រអិនប្រព្រំច្រើនកក្រឹកកក្រែងក្រៃលែងណាស់ដោយពុទ្ធានុភាពមនុស្សនៅចាំទទួលព្រះអង្គក៏ច្រើនប្រមាណជា36យោជដោយជំវិញណាហើយជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធដ៏ក្រៃលែងអ្នកម្នាក់នឹក ខ្លួនឯងចង់បានជាព្រះសម្មាសម្ពុទ្ធអញ្ចឹងចឹងនឹងក្នុងរឿងរ៉ាវដែលសម្ដែងក្នុងអត្ថកថាធម្មបទពុទ្ធវៈត្រង់យមកៈបរិហាហ្នឹងយមកៈបរិហា ចាប់ផ្ដើមហើយក៏ព្រះអង្គគង់នៅឋានតាវតង្សាហើយព្រះអង្គទ្រង់យាងមកហ្នឹងរឿងរ៉ាវហ្នឹងនៅក្នុង បគាថាធម្មបទពុទ្ធវៈហ្នឹងព្រណាព្រះអង្គទ្រង់ប្រទានពធัวញ៉ាំងពពួកសត្វនឹងឲ្យសម្រេចនៅអមតៈធัวប្រមាណជា30កោតគណាហ្នឹងឯងនេះគ្រាន់តែរំលឹកត្រុសត្រុសក្នុង កាលដែលព្រះពុទ្ធអង្គបរមគ្រូនៃយើង ដាច់យាងចោលខ្មៅហ្នឹង គឺព្រះសារីបុត្រអានក្រាបថ្វាយបង្គំព្រះអង្គមុនគេទាំងគាត់ណាហើយក្នុងការដែលព្រះអង្គប្រកាសសម្ដែងពធហ្នឹងវិខ500អង្គដែលជាសទ្ធិវិហារឹកសិស្សរបស់ព្រះសិរីបុត្រដែលបានរៀនព្រះអភិធម្មពីព្រះសិរីបុត្រមុនគេហ្នឹង បានសម្រេចព្រះអរហន្តណាក្នុងប្រភ្នោះរបស់លោក3ខែក្នុងវសានឹងឯងវសា ទី7របស់ ព្រះដ៏មានពភៈហ្នឹងលោកជ្រះថ្លានឹងយមកៈបរិហានៅឯខាង ក្រុងសាវត្ថីចឹងទៅក៏ចូលកាន់ភ្នោះក្នុងថ្ងៃហ្នឹងហើយក៏ចូលព្រះវសាជាមួយព្រះសិរីបុត្រ នៅឯសង្កស័កនឹងទៅនឹងឯងទៅហើយបុព្វជាតិរបស់លោកនឹងជាសត្វពជាវរឿងរ៉ាវដែលលោកបានស្ដាប់ពធัวព្រះអភិធម្មហ្នឹងចឹងឧបនិស្ស័យមកជាយត់ពីទេវលោកមកហ្នឹងបានរៀនព្រះអភិធម្មពីព្រះសិរីបុត្រហើយព្រះសិរីបុត្រហ្នឹងក៏បានរៀនពីព្រះពុទ្ធអង្គ ព្រះពុទ្ធអង្គទ្រង់និមិត្តជា ព្រះពុទ្ធនិមិត្តសម្ដែងពធัวបន្តពីព្រះអង្គនៅនិឋានតាវតឹងហ្នឹងលើថ្មបណ្ឌកម្មពលៈសិលាហើយស្ដេចទ្រង់ស្រាប់ប្រភៈនៅនីអនោតតស្រះនីដែនដី នៃព្រៃហែមពៀន ហើយបានព្រះអង្គដាច់យាងទៅបិណ្ឌបាតនៅឧត្តរករទ្វីបហើយទ្រង់យាងមកឆាន់នៅ នាមាត់អណោតតស្រះហ្នឹងហើយព្រះសិរីបុត្រហ្នឹងបានទៅថ្វាយបង្គំព្រះអង្គហើយព្រះរាមាវិភាកក៏ទ្រង់ប្រកាសព្រះអភិធម្មដែលព្រះអង្គទ្រង់ប្រកាសសម្ដែង បានប៉ុណ្ណេះប៉ុណ្ណេះហើយព្រះពុទ្ធនិមិត្តសម្ដែង បន្តបានប៉ុណ្ណេះប៉ុណ្ណេះហ្នឹងនឹងឯងហើយព្រះអង្គក៏ទ្រង់យាង ទៅសំដែងពធហ្នឹងបន្តពីព្រះពុទ្ធនិមិត្តទៅទៀតចឹងទៅជាការអស្ចារ្យណាស់គណានេះគឺជាពុទ្ធានុភាពដ៏ក្រៃលែងចឹងដែលព្រះពុទ្ធបរមគ្រូព្រះអង្គបំពេញអភិនិហាបារមីមកហើយបាន សម្រេចជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ បនាមថាព្រះទស្សពលព្រះទស្សពលគឺព្រះអង្គទ្រង់កម្លាំងញាណមាន10កម្លាំងញាណដែលយើងហៅព្រះទស្សពលហ្នឹងណាប៉ុណ្ណាហើយកម្លាំងញាណទី1ឋានាឋានញ្ញញាណអង្គទ្រង់ជ្រាប នៅហេតុដែលគួរ នឹងដែលមិនគួរគណាហ្នឹងហើយអ្វីដែលគួរប្រព្រឹត្តទៅជាឋានៈអ្វីដែលជាអឋានៈនឹងឯងប៉ុណ្ណាហើយទី2គឺព្រះអង្គទ្រង់មានបញ្ញាណទ្រង់ជ្រាបនៅវិបាករបស់កម្មរបស់សពសត្វទាំងអស់ហៅថាកម្មវិបាកគឺញាណ ប៉ុណ្ណាហើយទី3គឺសពដ្ឋៈគមនីបដិបទាញានណាគឺព្រះអង្គទ្រង់បានជ្រាបនៅបដិបទា ទៅកម្មទីទាំងពួងណាហ្នឹងឯងហើយនឹងទី3ដល់បន្តមកនានាធាតតញានព្រះអង្គទ្រង់ជ្រាបធាតដោយសពគ្រប់ទាំងអស់កណាធាត ដែលចែកទៅជា2ចែកទៅ ជា3ជា4ជា5អីចឹងទៅគឺជាធៀបទាំងកណាព្រះអង្គទ្រង់ជ្រាបសពគ្រប់ទាំងអស់ រូបធាតុនាមធាតុហ្នឹងចឹងហើយទី5គឺនានាធិមុតតិញានព្រះអង្គទ្រង់មានបញ្ញាន បានជ្រាបអធិមុត អភិមុតអធិស្រ័យបោះសពសត្វទាំងអស់ទាំងបណ្ណាដែលមានការប្រព្រឹត្តទៅដោយប្រការផ្សេងផ្សេងគ្នា ដោយការសន្សំក្នុងចិត្តសន្តានរៀងរៀងព្រះអង្គរៀងរៀងខ្លួនមកបណ្ណាហើយទី6ឥន្ទ្រិយបរោបរិយត្តិញាណអង្គត្រៀប ជ្រាបអន្ត្រីចាស់ខ្លាឬទន់ខ្ចីរបស់សត្វទាំងឡាយណាហើយនឹងទី7ឈាននេតិសង្កលេសាតិញានព្រះអង្គជ្រាប ពីសេចក្តីសៅមងជាដើម របស់ឈានជាដើមហ្នឹងហ្នឹងឯងហើយបានទី8មកមកដល់ ពពេនិវេសានុសតញ្ញាន នៅក្នុងវិជា3ហ្នឹងណាហ្នឹងឯងហើយចតោបបាទញ្ញាន ទី9ហ្នឹងហើយនឹងញាន គឺបញ្ញាដែលធ្វើឲ្យអាសវៈនឹងឯងអស់ទៅគណាគឺអាសវៈខយញ្ញានគណានឹងគឺមានញាន ជាគម្រប់10ក៏ដែរដោយលោកតរៈនៅក្នុងអរហត្តមគ្គបញ្ញានឹង ដែលធ្វើឲ្យអាសវៈអស់ទៅហៅថាអាសវៈខយញ្ញាននឹងគឺយើងបានជ្រាបហើយក្នុងញានទាំង10ហ្នឹងក៏មានដល់សាវៈខ្លះខ្លះទៅតាមនឹងទាំងគ្រាន់តែថាមិនមានកម្រិត អุក្រិតពងខ្ពស់អីទៅដូចព្រះពុទ្ធអង្គទេដោយថាការរលឹកជាតិបានអីចឹងទៅវាមានកម្រិតព្រះកិសាវៈអីហ្នឹងបានមួយអសង្ខ័យមួយសែនកាប់អីចឹងទៅហើយបើព្រះវិជ័យកពុទ្ធពីរអសង្ខ័យមួយសែនកាប់ចឹងទៅតែចំពោះពុពេនិវេសានុសតិញ្ញាណរបស់ ព្រះដែលមានពភាកនឹងមិនមានកំណត់ប៉ុណ្ណេះប៉ុណ្ណោះឡើយរឿងដែលត្រូវ ដឹងមានប៉ុណ្ណាគឺព្រះអង្គទ្រង់ជ្រាបប៉ុណ្ណឹងចឹងកណារឿងដែលត្រូវដឹងត្រូវជ្រាបហ្នឹងគឺស្មើនឹងបញ្ញាណរបស់ព្រះអង្គបញ្ញាណរបស់ព្រះអង្គមានប៉ុណ្ណារឿងដែលត្រូវ ដឹងក៏មានតែប៉ុណ្ណឹងដែរហ្នឹងហើយប៉ុន្តែបើអសាធារណញ្ញាណ គឺញាណសម្រាប់ព្រះសម្មាសម្ពុទ្ធមាន6ដោយឡែកគណានឹងគឺមានតែព្រះអង្គទេទី1គឺអាសយានុសយញាណព្រះអង្គទ្រង់ជ្រាបអាសយៈធัวរបស់សត្វនឹងឯងដែលសន្សំក្នុងសន្តាននឹង ហើយនឹងអនុស័យរបស់សត្វនឹងទី2អន្តយបរោបរិយត្តិញាណអង្គជ្រាបឥន្ទ្រីចាស់ខ្លាឬក៏ទន់ជ័យរបស់សត្វទាំងឡាយនៅអប់រំឥន្ទ្រីដោយសទ្ធិន្ទ្រីវិរិយិន្ទ្រីសតិន្ទ្រីសមាធិន្ទ្រីបញ្ញាន្ទ្រីហ្នឹងណានឹងឯងនៅអប់រំតទៅទៀតនឹងឬក៏ចាស់ខ្លាហើយ ដោយអិន្ទ្រីរបស់ ព្រះរាហុលអញ្ចឹងព្រះអង្គអប់រំបន្ថែមមកតាំងតែពីប្រជជន7ខួបហ្នឹងពីឆ្នាំហ្នឹងរហូតដល់ឧបសម្បទាមិនតាន់បានមួយវសាហ្នឹងអិន្ទ្រីចាស់ខ្លាព្រះអង្គក៏ទ្រង់ប្រទានចូលៈរាលោវាទសោតនៅនាព្រៃអន្តវ័នហ្នឹងញ៉ាំងព្រះរាហុលបានសម្រាប់ ព្រះរហັດមួយលើដោយទេវតារាប់ចំនួនមិនអស់បាននៅធម្មចក្រហ្នឹងហ្នឹងគឺព្រះអង្គជ្រាបឥន្ទ្រីចាស់ខ្លា ឬទន់ខ្ចីចឹងណាហើយនឹងពញានទី3គឺមហាករុណាសមាបត្តិញានព្រះអង្គទ្រង់ចូលកាន់មហាករុណាសមាបត្តិ ប្រមើលមើលឧបនិស្ស័យរបស់សត្វគណាហើយនឹងទី4យមកៈបរិហារិញ្ញាណនឹងមានតែព្រះសម្មាសម្ពុទ្ធក្នុងការដែលព្រះអង្គសម្ដែងយមកៈបរិហាណាហើយនឹងសัพញុត្តញ្ញាណទី5ហ្នឹងដែលរឿងដែលត្រូវដឹងមាន បណ្ណាព្រះអង្គទ្រង់ជ្រាប នឹងគឺបញ្ញាក្នុងមហាកិរិយាទៀតសัพពញ្ញុតជាញាណហ្នឹងបញ្ញាក្នុងមហាកិរិយារបស់ព្រះអង្គហ្នឹងធម្មតាហ្នឹងគឺបញ្ញា នឹងឯងជាសัพពញ្ញុតជាញាណទៀតជាកាមាវចរៈប្រកបដោយវិតកៈវិចារៈព្រោះជាមហាកិរិយាណានឹងឯងប៉ុន្តែព្រះអង្គទ្រង់ជ្រាបរឿងដែលត្រូវដឹងមានបណ្ណាព្រះអង្គជ្រាបទាំងអស់ជាសមន្តចក្ខុគេណាភ្នែក ជ្រាបអ្វីអ្វីដោយសពគ្រប់ទាំងអស់ហ្នឹងហើយនឹងទី6អនាវរណញ្ញាណគឺជាបញ្ញាណដែលមិនមានអ្វីជាគ្រឿងរារាំងតាមពិតទៅគឺសัพពយុទ្ធញ្ញាណនឹងឯងគ្រាន់តែបន្ថែមឈ្មោះមួយទៀតថាអនាវរណញ្ញាណអត់មានអ្វីមកធ្វើឲ្យអន្តរាយអត់មាន អីមករារាំងមកបិទបាំងមិនឲ្យព្រះអង្គទ្រង់ជ្រាបនោះឡើយ ហ្នឹងឯងនេះគឺអសាភារណញ្ញាណ6ហ្នឹងមានតែព្រះសម្មាសម្ពុទ្ធតែប៉ុណ្ណោះហើយខ្ញុំប្រកាសណារំលឹករៀបរាប់អំពីគុណព្រះសម្មាសម្ពុទ្ធបណ្ណាដោយសេចក្តីផ្ដើមយ៉ាងហ្នឹងគឺដើម្បីបានពុទ្ធបរិស័ទយើងញ៉ាំងសេចក្តីជ្រះថ្លាឲ្យកើតឡើង ក្នុងការដែលយើង បានមកជួបនឹងពុទ្ធសាសនាគឺថាមានតម្លៃជាងជីវិតរបស់យើងចឹងក៏ណាហើយជីវិតយើងហ្នឹងវាមានតម្លៃជាងមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិពេលយើងត្រូវលះបង់មាសប្រាក់លុយកាក់ទ្រព្យសម្បត្តិដើម្បីបានជីវិតរស់នៅហើយដល់ទៅពេលមានជីវិតរស់នៅហើយ យើងក៏បានដឹងថាកំណើតជាមនុស្សនេះសំគួរនឹងសិក្សាអប់រំទៅណាស់ក៏ណាយើងបង្វឹកបង្ហាត់ដូចសัตว์ហាត់គោបីសេះតម្រៃអីអីហ្នឹងបង្វឹកបង្ហាត់បានអញ្ចឹងទៅថាពូកែហើយមនុស្សយើងហ្នឹង ហើយបើចេះអប់រំបង្វឹកបង្ហាត់មនុស្សនឹងកូនចៅនឹងសិស្សានុសិស្សនឹងឲ្យបានល្អចឹងក៏រឹតតែពូកែទៅទៀតហៅថាប្រសើរចឹងទៅនឹងឯងទៅប៉ុន្តែ សំខាន់គឺយើងបង្វឹកបង្ហាត់ខ្លួនឯងបាននេះអាហ្នឹងគឺថាពូកែផង ប្រសើរផងហើយបានដល់នៅទីពឹងផង តណាគឺក្នុងโลกនេះมันមានអ្វីសំខាន់សម្រាប់យើងឲ្យដូចជាខ្លួនយើង ជាមនុស្សល្អដែលបានវឹកហាត់អប់រំបាន ទៅនោះទេប៉ុន្តែពីព្រោះបើយើង មិនបានវឹកហាត់អប់រំហើយ មិនមានចំណេះដឹងនិងគុណធម៌ទៅហើយអត់មាន អីមកល្អជំនួសយើងនឹងបានទេដូចជាមានភ្នំមាសភ្នំប្រាក់ ផុសឡើងនៅក្រោយផ្ទះក៏មិនអាចល្អជំនួសយើងបាននឹងឯងហើយក៏មិនអាចថាជួយយើងឲ្យរួចពី បកុលល្ងងបកុលពេលមិនអាចជួយយើងឲ្យរួចពីអបាយភូមិមិនអាចជួយយើងឲ្យរួចពីវត្តសង្សារអីបានទេនឹងបានថាក្នុងโลกនេះវាអត់មានអីសំខាន់ សម្រាប់យើង ជាង ខ្លួនយើង ជាមនុស្សល្អគ្រាន់តែថាយើងត្រូវអាស្រ័យពុទ្ធ ជាទីពឹងពធัวប្រសង់ជាសរណៈទីរលឹកនឹងឯងដើម្បីយើង បានសិក្សាអវាទធัวនឹងឯងដោយសេចក្តីជ្រះថ្លា នៅក្នុងការដែលពុទ្ធបរិស័ទយើង បាននៅសេចក្តីជ្រះថ្លាចឹងទៅ បាននៅចិត្តស្ងប់រងាប់ ដោយពុទ្ធានុសតិដោយធម្មានុសតិដោយសង្ឃានុសតិ នឹងឯងចឹងប៉ុណ្ណានឹងឯងអាហ្នឹងគឺយើងអាចសាងនៅពោជនីយដ្ឋាន សម្រាប់ចិត្តរបស់យើងហ្នឹងចូលមកសុខស្ងប់តិចរីករាយរាល់ពេលដែលនឹកដល់គុណនៃបរតនត្រ័យហ្នឹងទៅជាអនុសតិជាវិហារធัวទាំងកណាយើងមិនចេះតែបដែតបដោយចិត្តនឹងឲ្យកម្មយកនៅ អារម្មណ៍ទាំងឡាយទាំងពួងហើយដូចជាថានាំយកសម្រាមមកដាក់ខ្លួនខ្លួនឯងនឹងដូចធុងសម្រាម ស្អុយខ្មោកក្រោកទៅនោះទេនឹងឯងចឹងយើងនឹកទៅដល់អារម្មណ៍ទាំងឡាយចំពោះហើយកើតរាគៈកើតតោសៈមោហៈហ្នឹងខ្លួនយើងហ្នឹងវាដូចធុងសម្រាមទៅហើយយើងត្រូវតែចិញ្ជូនបោសសម្អាត សម្រាមចេញពីជីវិតរបស់យើងនឹងឯងទៅឲ្យស្អាតបាតហើយមានសិលជាគ្រឿងលំអជីវិត ដើម្បីនឹងយើងទទួលយកនៅរតនៈមាន ពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈនឹងឯងរតនៈមានសិលណាសីលរតនាំងមាន រតនៈដែលជាមរតករបស់ព្រះសម្មាសម្ពុទ្ធពោធិបកយៈធัวជាដើមហ្នឹងទាំងប៉ុណ្ណាមកមកកល់ទុកនៅក្នុងជីវិតរបស់យើងហើយបាននៅប្រកម្មដ្ឋានមានការនឹករលឹកហើយក៏មានសេចក្តីសុខស្ងប់ប៉ុណ្ណាយៈតោយៈតោចបាប្រកាំងតតោតតោមโนនិវេរយេចិត្ត បាបនឹងវាប្រព្រឹត្តទៅក្នុងអារម្មណ៍ណាណាក៏បីដកចិត្តនឹងឯងចេញពីអារម្មណ៍នោះនោះនឹងឯងព្រះពុទ្ធអង្គទ្រង់សម្ដែងក្នុងសង្យុត្តនិកាយសកេតវៈចឹងគឺយើងអត់មានពេលវេលាច្រើន សម្រាប់យើងរស់នៅចឹងគឺមិនមានអីដែលនឹងត្រូវទៅ ខ្វាយខ្វល់រឿងរ៉ាវវៃវៃតេតេហើយនឹង សាងនៅភាពសៅមងចិត្តទៅនោះទេព្រោះណាយើងត្រូវមានការរៀបចំដំណើរជីវិតនឹងឲ្យបានល្អចឹងក្នុងការដែលលះបង់វ័យវ័យនៅក្នុងโลกនេះគណានឹងឯងព្រោះយើងមិនមែនដើម្បីប្រកែប្រកាន់ហួងហែងឧបាទានខណ្ឌនឹងដើម្បី ទុកជាខ្លួនយើងអីចឹងទៅនោះទេបាទានខណ្ឌហ្នឹងកាលណាបើបញ្ញាបាន កំណត់ដឹងហើយគឺមិនគូអីដើម្បីនឹងចេះតែនៅទំនប់បំរុងប្រកែប្រកាន់ចិញ្ចឹមបីបាច់មើលថែដោយការហួងហែងហើយអ្នកដតី ក្តីថាអីនឹងយ៉ាងណាមិនបានកើតទុកទោមនស្សឆ្លោះប្រកែកទាស់ទែងទៅនោះឡើយប៉ុណ្ណានេះគឺជាឧបាទានខណ្ឌជាត្រើយអាយទេហើយយើងត្រូវអប់រំទានសិលភាវនានឹងជាក្បូន ដើម្បី ឆ្លងទៅកម្មត្រើយនេះនឹងឯងព្រះនិព្វានអត់មានបញ្ញខណ្ឌទេនឹងឯងអត់មាន ចិត្តចេតសិករូបទេ ហើយបើយើង ថាចិត្តជាខ្លួនយើងចេតសិកជាខ្លួនយើងរូបជាខ្លួនយើង ទៅនិព្វានមិនបាននឹងឯងចឹងព្រោះនិព្វានអត់មាន ចិត្តចេតសិករូបចឹងតល់តែកំណត់ចិត្តចេតសិករូបឲ្យ ជាត្រើយអាយឲ្យ ជារបស់ក្នុងលោកនឹងឯងមិនចាប់ប្រកាន់យកមកធ្វើ ជាខ្លួនយើងចឹងទៅចឹងព្រោះយើងមានការបែងចែកខ្លួនយើងនិងអ្នកដទៃ ទៅតាមសេចក្តីប្រកាន់ចឹងមិនមែនគ្រាន់តែសន្មត់អីណាជាមួយអ្នកដតីយើងអាចកំណាញ់បានចិញ្ចេះចោះហើយដល់តែខ្លួនឯងមាន1000ដុល្លារក៏បាន10000ក៏ជូនទាំងអស់ជូនខ្លួនឯងហ្នឹងណានឹងឯង1លាន1000លានអីឲ្យខ្លួនឯងទាំងអស់ដល់សុបាយចិត្តនុកម្រង ឲ្យវាមានខ្លួនយើងជាអ្នកទទួលបានមែនទៅវាអត់ណាបាទានខណ្ឌដូចតែអ្នកដតីដែរហ្នឹងហ្នឹងឯងក្រំតែថា ការដែលអត់ដឹងហើយវាមានឧបាទានចាប់យកមកធ្វើខ្លួនឯងទៅជារវល់ណារវល់ណីចឹងទៅអត់មានអីជាខ្លួនឯងសោះនឹងឯងចាប់យកមកឲ្យរវល់មកសង្សារវត្តហ្នឹងណានឹងឯងរបៀបដូចថា សេដ្ឋីដែលអត់មានកូនបង្កើតចឹងហើយក៏ចង់បានកូនហ្នឹងក៏យកកូនគេមកចិនចិនចិនចឹងទៅហើយចំសិតតែកូនខូចទៀតយ៉ាប់ចិញ្ចឹមយ៉ាប់ទំនប់មរងទៅមែនទេប៉ុន្តែកូនខូចហ្នឹងគឺខូចមែនទេចឹងទៅហើយជាឃាតកសម្រាប់សិទ្ធិបីតាចិញ្ចឹមនឹងទៅទៀត ណាប្លន់យកទ្រព្យសម្បត្តិអីអីទាំងអស់អាហ្នឹងគឺខ្ញុំបណ្ណាក្រំតែលើកជាឧទាហរណ៍ទេដើម្បីមកបញ្ជាក់ថាយើងវាអត់មាន អី ជាខ្លួនឯងឲ្យរវល់ឲ្យខ្វល់ឲ្យលំបាកប្រកែប្រកម្មហួងហែងខ្លួនឯងនឹងសោះតែ ដោយការអត់ដឹងនោះវាចាប់យកបញ្ញខណ្ឌដែលជាផលវិបាករបស់កម្មដែល ជាផលវិបាករបស់បច្ច័យដែលមានបច្ច័យឲ្យកើតឡើង ជាវត្តដាក់សុតសុតហ្នឹងណា នឹងឯងចាប់យកមកធ្វើខ្លួនឯងទៅរវល់បដាយទៅហើយអ្វីដែលយើងខំទំនុកបំរុងសពគ្រប់ហ្នឹងជាឃាតកោអ្នកសម្លាប់យើងនឹងទៅទៀតនឹងឯងបាទានខណ្ឌហ្នឹងណាចឹងបានថាយើងកុំចិត្តទៅរវល់ស្អប់អ្នកដតីនឹងឯងចឹងយើងមើលមើលអ្នកដតីដែលយើងស្អប់ហើយនឹងអាកិលេសដែលស្អប់គេហ្នឹង មួយណាដែលត្រូវលះបង់យើងថាអ្នកដែលយើងស្អប់ហ្នឹងក៏យើងស្អប់ណាស់អីចឹងទៅនឹងគឺគ្រាន់តែជាគំនិតដែលយើងគិត នៅ ពេលដែលចិត្តស្អប់ហ្នឹងមិនតន់លះបង់ទេតែកាលណាលះបង់ចិត្តស្អប់នឹងបានដោយការឲ្យអភ័យដោយការចម្រើនមេត្តាចិត្តអ្នកដែលយើងស្អប់នឹងវាអត់មានទេអ្នកដែលយើងស្អប់នឹងវាដោយសារចិត្តស្អប់កើតឡើងតើវាមានបដិខៈសញ្ញាទេតើ នឹងឯងទាំងក្នុងលោកហ្នឹងវាមានតែអារម្មណ៍របស់វិថីចិត្តទេទាំងកិលេសទេវាសាង មនុស្សឲ្យយើងស្រឡាញ់សាង មនុស្សឲ្យយើងស្អប់ហ្នឹងហើយដល់ទៅយើង អត់បានឆ្លាតឆ្លៀសក្នុងលក្ខណៈរបស់ចិត្តហ្នឹងយើងស្មាន តែ មានអ្នកឲ្យយើងស្រឡាញ់នឹងមែនចឹងទៅខំលះបង់ព្រមចរិយធัวទៅរកអ្នកដែលយើងស្រឡាញ់ហ្នឹងនឹងឯងចឹងឬក៏យើង លះបង់នៅ ព្រមចរិយធัวសេចក្តីសុខស្ងប់នឹងឯងបន្ទុះតោះឆ្លោះប្រកែកតោះតេងចឹងទៅនឹងឯងវាជារឿងដូចរបៀបដូចថាសត្វសណក់យប់ឡើងវាស្រាប់តែវាចាំងភ្លើងវាឃើញសមោលសមោលខ្លួនវានោះព្រុសព្រុសមិនដឹងថា មនុស្សឬខ្មោចនឹងអីតាមពិត ព្រុសសមោលខ្លួនឯងរបៀបអញ្ចឹងណាតែរបៀបអញ្ចឹងនឹងឯងអ្វីអ្វីដែលចិត្តនឹងបានសាងឡើងនឹងវាជារឿងអាកំបាំងណាស់តែយើងសិក្សាក្នុងមេរៈតច្ចនិយសោតយើងមើលទូសីមេនឹងនិមិត្តជាភិក្ខុសង្ឃទៅចាប់ត្រីបដើសនៈចូលព្រៃ នៅក្នុងរោងស្រា នៅក្នុងជាមួយមនុស្សស្រីក្នុងទីស្ងាត់ទីអីប្រព្រឹត្តអំពើ មិនគួរកប់បីអីសពគ្រប់ទាំងអស់តែអត់មានទេអត់មានពិខុសង្ឃមួយអង្គទេទូសីមាននិមិត្តទាំងអស់ប៉ុន្តែតាំងពីសាសនានៃពុទ្ធកកសន្ធោចឹងហើយអ្នកស្រុកឃើញអញ្ចឹងឃើញអញ្ចឹងថាពិខុមែនដល់អញ្ចឹងទៅតាំងចិត្តស្អប់ចំពោះបព្វជិតអ្នកមានសិលជួបជេរហ្មង នឹងឯងហើយជាបាបរបស់អ្នកស្រុកពីព្រោះជាកិលេសក្នុងចិត្តដែលកើតឡើង ជេរចំព្រះអរិយបុគ្គលណានៃចឹងពេញណែនត្រៀបត្រាក្នុងនរកប៉ុណ្ណានឹងក្នុងមេរៈតច្ចនិយសោតព្រះមហាមោគលានណាព្រះមហាមោគលាននឹងឯងដែលដែលជា ទូសីមេក្នុងសាសនាព្រះសម្មាសម្ពុទ្ធកកសន្ធោហ្នឹងហើយ ក្នុងកាលនោះទូសីមាមានប្អូនស្រីឈ្មោះនាងកាលីហើយមេរាធិរាជសម័យពុទ្ធកាលនឹងជាកូន របស់ នាងកាលីនឹងត្រូវជាក្មួយបង្កើតរបស់ទូសីមេទាំងអញ្ចឹងគឺដោយធ្លាប់ជាញាតមកអញ្ចឹងព្រះមហាមោគលាននឹងទូលទូនមានទូនមានមេរាធិរាជនឹងក្នុងសម័យកាលមួយនោះហ្នឹងឯងហ្នឹង គឺព្រះមហាមុគលាបហ្នឹងក៏បានសម្ដែងប្រវត្តិរឿងរបស់លោកដែលធ្លាប់ជាទូសីមេហ្នឹងហ្នឹងឯងហើយបានចូលក្នុងក្មេង ខ្វៀលគោហើយគប់កវែងព្រះវិធូរៈអគ្គសាវកស្ដាំ នៃ ព្រះសម្មាសម្ពុទ្ធឲ្យបែកពិសីស័កហោឈាមទៀតហើយអានឹងបាបរបស់មេផ្ទាល់ហើយពីព្រោះក្មេងខ្វៀលគោហ្នឹងអត់មានចិត្តចេតនាអីគប់កវែងទេអាហ្នឹងគឺថា ទូសីមានឹងខ្ចីដៃក្មេងនឹងគប់ត្មងទៀតដោយចេតនារបស់ទូសីមានៅពេលព្រះតមានវិភាកបែព្រះវរៈកាយមកទួតព្រះវិធូរៈដែលបែកប្រសិស័កហោឈាមនឹងព្រះអង្គមានពុទ្ធិកាថាទូសីមាធ្វើនៅអំពើមិនស្គាល់ប្រមាណដំណាលនឹងពុទ្ធិកាទូសីមាជាយត់ព្រឹបធ្លាក់ទៅក្នុងអវិជ័យនរកចឹងប៉ុណ្ណាហ្នឹងឯង គឺដោយបាបកម្មដែលកវែងព្រះ វិធុរៈអគ្គសាវកស្ដាំ នៃ ព្រះ សម្មាសម្ពុទ្ធកកសន្ធោហ្នឹងហ្នឹងខ្ញុំណាក្រន់លើករឿងរ៉ាវចង់មកបញ្ជាក់ថាឥឡូវវាអត់មានមេណាមកនិមិត្តអីចឹងឲ្យយើង ស្អប់ឲ្យយើងខឹងនេះតែកិលេសរបស់យើងទាំងហ្នឹងឯងវានិមិត្តរឿងដែលឲ្យយើងស្រឡាញ់រឿងដែលឲ្យស្អប់អីអីហ្នឹងដូចមានមែនចឹងទៅ ដល់តែយើងបានឆ្លាតឆ្លៀសទៅនៅ ក្នុង ចិត្តអំពីកិលេសដែលវាប្រព្រឹត្តទៅនឹងយើងថាអូខ្ញុំអត់ខ្លាចខ្មោចទេខ្ញុំខ្លាចតែមនុស្សអាក្រក់ខ្លាចចោរខ្លាចមនុស្សឆោបោកអីចឹងណានឹងឯងប៉ុន្តែយើងអត់បាននឹកថាអ្វីដែលត្រូវខ្លាចជាងនឹងគឺខ្លួនយើង ជាមនុស្សល្ងងយើងក្រែងតែមិនបាននឹកដល់កន្លែងហ្នឹងចឹង យើងគ្រាន់តែថាមិនខ្លាចខ្មោចទេខ្លាចតែមនុស្សអាក្រក់ហ្នឹងឯងអាហ្នឹងអ្នកដតីដែលប្រព្រឹត្តប្រព្រឹត្តអំពើមិនគួរកប់បីអីអីហ្នឹងប៉ុន្តែអ្វីដែល គួរឲ្យខ្លាចគឺខ្លួនខ្លួនយើងដែលល្ងងនឹងឯងដែលមិនបាន ដឹងនៅអ្វីៗទៅតាមសេចក្តីពិតហ្នឹងហើយ វានៅមានការតាក់តែងទៅដោយបាបកម្មឬក៏ថាអភិសង្ខារដែលនាំឲ្យមានជាតិភពកំណើតវត្តសង្សារនឹងព្រះអង្គសម្ដែងថា បើមានវិធីរួចផុតចាក់ទុកដោយការចាក់ដោយលំពេងមួយថ្ងៃ300លំពេងព្រឹក100ថ្ងៃ100ល្ងាច100អត់និយាយពីស្លាប់ទេនិយាយទៅពីទុកលំបាករហូត100ឆ្នាំ បើមានវិធី ដើម្បីឲ្យរួចផុតចាក់ទុកដោយការចាក់ដោយលំពេងអញ្ចឹងអ្នកទាំងឡាយក៏បីឲ្យគេចាក់ទៅនឹងឯងទីព្រោះសេចក្តីទុកក្នុងវត្តសង្សារតទៅនឹងវាក្រៃលែងជាងការចាក់ដោយលំពេងមួយថ្ងៃ300លំពេងហើយអស់100ឆ្នាំនឹងនឹងឯងវត្តទុកព្រះអង្គប្រកាស ក្រៃលែងអញ្ចឹងណាគ្រាន់តែថាវាអត់មានពិធីអីឲ្យរួចផុតចាក់ទុក ដោយការចាក់ដោយលំពេងអីអីចឹងទេដូច្នេះអ្នកទាំងឡាយក៏បីប្ររពក្តីជាយាមដើម្បីត្រាស់ដឹង នៅសច្ចធម៌ចឹងបានពុទ្ធបរិស័ទយើង ត្រូវប្រព្រឹត្តព្រះមច្ឆរិយធម៌នេះឯងទៅក្នុងទានសិលភាវនាសិលសមាធិបញ្ញានឹងដើម្បីឲ្យបានយល់ដឹងអំពីអ្វីអ្វីជាសច្ចធម៌កុំចេះតែតាម យើងចង់បានយ៉ាងនេះចង់បានយ៉ាងនោះអីអញ្ចឹង នឹងឯងវៃវៃជាការពិតទោះជាអត្ថារម្មណ៍ក៏ដោយអនិច្ចារម្មណ៍អីក៏ដោយ ត្រូវប្រព្រឹត្តទៅជាមជ្ឈមបដិបទាអ្វីដែលកើតឡើងក្នុងលោកយ៉ាងណាគឺយ៉ាងហ្នឹងជាការពិតអញ្ចឹងមិនចាំបាច់យើងចង់បានយ៉ាងដតីអីទៅទេចឹងហ្នឹងឯងមានលៀបអត់លៀបមានយុះអត់យុះសរសើរនន្ទាសុកទុកអីហ្នឹងគឺជា លោកធัวគឺធัวប្រចាំលោកប្រចាំខណ្ឌប្រចាំជីវិតនឹងតាមផ្លូវភ្នែកជាជាច្មោះអណ្ដាតកាយចិត្តមានបរមត្តធัวកើតឡើងយ៉ាងណាយ៉ាងណា គឺយើងសិក្សាការពិតបណ្ណាប៉ុណ្ណឹងយ៉ាងណាយ៉ាងនឹងនឹងឯងហើយអ្វីអ្វីសិតតែមានបច្ច័យត្រឹមត្រូវ100%ទាំងកណាអត់មានអ្វីដែលមិនមែនជាការពិតទេ គ្រប់រឿងទាំងអស់ ដែលត្រូវកើតមានតាកតួងនឹងជីវិតរបស់យើងវាមានអកុសលវិបាករបស់យើងមួយចំណែកទៅអកុសលចិត្តរបស់អ្នកដតីទៅនឹងឯងប៉ុន្តែអ្វីអ្វីដែលជាបរមត្តធัวដែលយើងចូលទៅដល់បរមត្តណាដូចយើងចង់រៀនអភិធម្មអញ្ចឹងនឹងឯងហើយដល់ទៅអកុសលកើតឡើងក្នុងអ្នកដតីអីអីអញ្ចឹងទៅដែលជាបាប ជាសមុទ្ឋាននាំឲ្យមានកាយវិញ្ញាតវិជ័យវិញ្ញាតមិនល្អអីអីទៅនឹងយ៉ាងណា យើងបែរទៅជាកើតទុកមិនសុខចិត្តស្អប់បន្ទុះតោះតែតាមពិតអភិធម្មសោះតែថាយើងចង់រៀនណាហើយរៀនទិញចង់ចាំសូវយល់ទៀតអកុសលចិត្តលោភៈមួយចិត្ត 8ដួងលោភៈមូលចិត្តទី1ចេតសកប្រមាណទេចាំចេះភ្លេចអីចឹងហ្នឹងចង់ចង់រៀនឲ្យចេះឲ្យចាំហ្នឹងអញ្ចឹងគឺអភិធម្មហ្នឹងហើយតើនៅក្នុងអ្នកដតីហ្នឹងដែលកើតឡើងហ្នឹងយើងបើកបញ្ញត្តិចេញទៅវាមានតែបរមត្តហ្នឹងហើយបរមត្តមានអីកើតខ្លួនឯងសិតតែត្រឹមត្រូវតាមបច្ច័យចឹងនឹងឯងដល់តែយើង បានដឹងអភិធម្មចឹងដោយបញ្ញា ទៅវាអត់ចាប់ប្រកម្មទេ អច្ឆប្រកម្មនៅក្នុងសភាវៈហ្នឹងណានឹងឯងដែលឈ្មោះថាជាការលះបង់នឹងឯងហើយបាននៅបញ្ញាចម្រើនឡើង ចម្រើនឡើងគឺថាមានសេចក្តីសុខចិត្តតែម្ដងដោយសារថាព្រមជាមួយនឹងអវ័យវ័យដែលកើតនឹងគឺថាជាការពិតទាំងអស់សម្រាប់ជីវិតយើងគ្រប់គ្រាគ្រប់ពេលវេលាឥឡូវនឹងអវ័យវ័យអញ្ចឹងគឺសិតតែជាការពិតអត់មានអវ័យដែលមិនមែនជាការពិតទេ អ្វីៗដែលកើតឡើងនឹងគឺត្រឹមត្រូវណាស់អត់មានលំអៀងអត់មានស៊ីចំណោកសោកប៉ាន់អត់មានអ្នកណាមកសម្លុតគម្រាមកំហែងយៈមាឬក៏អ្នកណាមកអង្វរកបង្កប់បញ្ជា គឺអត់មានតាមអ្វីទាំងអស់មានបច្ច័យបានកើតឡើងបច្ច័យយ៉ាងណា គឺយ៉ាងហ្នឹងនឹងឯងចឹងម្លោះហើយយើងចាំបាច់ទៀមទាទៅតាមចំណង់ដែលយើងចង់ធ្វើអីនឹងឯង អាទៀមទាតាមចំណងនឹងវាបានតែចម្រើនកិលេសជាហេតុនៃសេចក្តីទុកទេ ការពិតក្នុងโลกនេះដែលដែលយើងត្រូវចូលទៅសិក្សាដោយថ្នាក់បរិញ្ញាទៀតសាលាថ្នាក់បរិញ្ញាណាដែល មាន ពុទ្ធព្រះអង្គជាបរមគ្រូណានឹងឯងយើងសិក្សាការពិតនឹងទៅនឹងឯងការពិតនឹងឯងដែលនាំឲ្យអស់តណ្ហាទៀតការពិតនឹងតែកាលណាបញ្ញាចូលទៅដឹង គឺត្រូវរលាយតណ្ហាអស់ ពីព្រោះវាមានត្រូវការអ្វីទៀតបើសច្ចៈរស់នឹងប្រសើរលើអស់រស់ទាំងពួងហើយនឹងសច្ចੰហវេសាធុតរាំងរក្សាណាំងនឹងឯងតាំងពីវជ័យសច្ចៈរហូត ដល់ទៅនិព្វានសច្ចៈនឹងឯងដែលឲ្យយើង បាននៅថ្នាក់បរិញ្ញាទៀតចេះដឹងការពិត របស់លោកដែល មានបច្ច័យកើតឡើងហ្នឹងហើយនឹងព្រះនិព្វានជាអសង្កតធាតុបាន ជាអារម្មណ៍ជាច្បាស់ នឹងគឺការចេះដឹងចូលទៅដល់សេចក្តី ពិតអញ្ចឹងណាទាំងឃើញសេចក្តី ពិតនឹងគួក្រេបជញ្ជក់មែនទេទាំងដូចយើង ចូលចិត្តមនុស្សត្រឹមត្រូវអញ្ចឹងហើយអ្នកដែលត្រឹមត្រូវគួឲ្យយើងគោរពកោតក្រែងមែនទេគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងពធតិចក៏ត្រូវព្រះអង្គសម្ដែង ច្រើនក៏ត្រូវព្រះអង្គញញឹមក៏ត្រូវព្រះអង្គបែរព្រះវរៈកាយ ក៏ត្រូវព្រះអង្គទ្រង់យាងទៅទីកន្លែងណាណាក្នុងឋាននោះឋានទេវតាឋានព្រំក៏ត្រូវអ្វីអ្វីនៅក្នុង ព្រះសម្មាសម្ពុទ្ធមានតែត្រូវទាំងអស់អានេះតថាគតពោធិសទ្ធានៃពុទ្ធបរិស័ទយើងណា យើង អត់មាន រង្គាសថាំងព្រះអង្គមិនក៏មិនយាងទៅ ប្រោសបាទអាជាសតមុនបេតឃាតហ្នឹងទៅមិនក៏ព្រះអង្គមិនយាងទៅប្រោសអលវកយៈមុនសម្រាប់មនុស្សអស់12ឆ្នាំហ្នឹងទៅ អីអីចឹងតែបើយើងគ្រាន់តែឆ្ងល់បាន យើងសាកសួរទៅប៉ុន្តែយើងដឹងថាអ្វីអ្វីដែលដែលព្រះអង្គត្រូវបំពេញជាពុទ្ធកិច្ចហ្នឹងគឺមានតែត្រូវនឹងឯងអត់មានថាព្រះអង្គមាន កំហុសព្រោះព្រះអង្គមិនបានយាងទៅ ប្រោសអលវកយៈនឹងធ្វើឲ្យស៊ីមនុស្សមួយថ្ងៃម្នាក់មួយថ្ងៃម្នាក់អស់12ឆ្នាំអីអីចឹងយើងអត់មាន យល់យល់ខុសមើលស្រាលទៅ ក្នុងព្រាញ្ញាណរបស់ព្រះអង្គទេនឹងឯងយើងមាន តែការគោរពកោតក្រែងដល់ក្រៃលែងអ្វីអ្វីក្នុងព្រះពុទ្ធអង្គមានតែត្រូវនឹងឯងអានឹងនិយាយពីបុគ្គលដែលយើងចូលចិត្តជ្រះថ្លាគោរពអ្នកដែលត្រឹមត្រូវបន្តបន្តមកកល្យាណមិត្តគ្នាយើងអីអីហ្នឹងគឺពាក្យសម្ដីដែលនិយាយ ជាពាក្យពិតមានប្រយោជន៍ត្រឹមត្រូវទៅទៅ ជាកល្យាណមិត្តនឹងគ្នាអីអីចឹងយើងចូលចិត្តមនុស្សត្រឹមត្រូវមិនមែនចូលចិត្តមនុស្សលេះលោះបោកប្រាស់អីណៃណៃអីចឹងទៅទេហ្នឹងឯងយ៉ាងណាមិញនិយាយនៅ ក្នុងបរមត្តធัวហ្នឹងគឺត្រឹមត្រូវដែលគួរតែយើងលះបង់អា ចំណង់របស់យើងដែលចង់ចេះចង់ចោះហ្នឹងហើយមកសិក្សាការពិតហ្នឹងនេះយើងចូលសាលាណាហ្នឹងឯងយើងចូលសាលាហើយហ្នឹងព្រះពុទ្ធអង្គជាបរមគ្រូ ហើយកូនសិស្សដែលអត់ចូលសាលារៀនរវល់តែបបួលគ្នា ស្នេហារវល់តែបបួល គ្នាវាយតបអីចឹងអត់ចេះទេយ៉ាងណាមិញបើយើងចាំតែពេញចិត្តស្រឡាញ់ចាប់យករបស់យើងតោះចិត្តខឹងស្អប់គឺអត់បានចូលសាលាអត់សិក្សាអ្វីអ្វី ជាការពិតបញ្ញាអត់ចម្រើនឡើងទេនឹងឯងចឹងគឺឲ្យពុទ្ធបរិស័ទយើងរង្គៀសចំពោះសេចក្តីល្ងងនឹងខ្លាច ខ្លួនឯងដែលល្ងងហ្នឹងហើយអប់រំនៅ ចំណេះ ចេះដឹងនឹងឯងចឹងហើយបានចម្រើនឡើងចឹងទៅធ្វើជាមនុស្សល្អមនុស្សត្រឹមត្រូវនឹងឯងកុំឲ្យយើង ក្រំតែពូកែគិតគឺនឹងឯងប្រកែគិតប៉ុន្តែកាលណាបើគិតមិនល្អអាហ្នឹងវានៅ ក្នុងមโนកម្មជាអកុសលនឹងឯងយើង ប្រកែកឹកជាងកាលនៅក្នុងព្រះសាសនានេះគឺត្រូវតេតួងទៅ នឹងកម្មសកតាសទ្ធាតេតួងទៅនឹងតថាគតពោធិសទ្ធាទៅព្រោះជំរឿនៃសច្ចធัวយើងគិតខ្លួនឯងអត់ឃើញទេអត់មានកម្មសកតាសទ្ធា តថាគតពោធិសទ្ធានឹងដើម្បីជួយទេអាការដែលយើង គិតនឹងវាคล้ายទៅជា មិឆាទិដ្ឋិយល់ខុសក៏មាន ផ្លាយទៅជាអំនួតអួតអាងក៏មាននឹងនៅក្នុងវិសុទ្ធិមគ្គរៀនបញ្ញានឹងគឺគូជាមួយនឹងសទ្ធា ជានិមជួយជួយទប់នឹងឯងហើយសតិនឹងជាអ្នកថ្លឹងថ្លែងឲ្យស្មើគ្នានឹងសតិនឹងនៅកដាលថ្លឹងសទ្ធាជាមួយ បញ្ញាវិរិយៈជាមួយសមាធិនឹងក្នុងឥន្ទ្រីនឹងប៉ុន្តែអញ្ចឹងគឺយើងមើលមើលដោយសិក្ខាបទព្រះពុទ្ធអង្គទ្រង់បញ្ញត្តិអីអីហ្នឹង ព្រះអង្គបញ្ញត្តិដោយសัพពយុត្តិញាណណាហើយយើងតែកាលណាមកគិតថាអីមិនគួរចេះមិនគួរអញ្ចោះសម័យសពថ្ងៃអីផ្សេងអីអីចឹងទៅយើងញោមញីសិក្ខាបទតូចទាំងតូចជាលំដាប់ទៅដល់សិក្ខាបទធំទៅទៀតនឹងឯងអានឹងមកពីអីមកពីអត់មានតថាគតៈពោធិសទ្ធាណានឹងឯងព្រោះបញ្ញាយើងគិតវាមិនដល់ គិតមិនដល់ក្នុងសិក្ខាបទនីមួយនីមួយសម្រាប់នៅប្រយោជន៍យ៉ាងណាយ៉ាងណាយើងគិតមិនដល់ព្រោះបញ្ញាយើង ទៅប្រៀបអីជាមួយនឹងបញ្ញាពុទ្ធនោះបានជាប្របាទឯមកសង្វរៈនឹងបរិសុទ្ធដោយសទ្ធាគណានឹងឯងហើយបរិសុទ្ធដោយបញ្ញា គឺពិចារណាបច្ច័យ4ដែលត្រូវពិចារណាក្នុងការសែបក្នុងការបរិភោគប្រើប្រាស់នឹងនឹងឯងក្នុង ចតុបរិសត្តសិលនឹងគុណចាស់ក៏ជ្រាបហើយនេះខ្ញុំណាគ្រាន់តែលើកថាយើងដែលប្រព្រឹត្តទៅក្នុងកាយកម្មវិជ័យកម្មមโนកម្មហ្នឹងគឺកុំកុំក្រំតែពូកែគិតគឺណាត្រូវគិតឲ្យល្អផងនឹងឯងព្រឹត្តទៅដោយអនៈភេជាអព្យាបាទៈហើយនឹងសមាទិដ្ឋិចឹងទៅកុំប្រកែតែនិយាយត្រូវនិយាយឲ្យល្អផង គឺវិជ័យសុចរិត4យ៉ាងនេះឯងចឹងយើងកិច្ចកែមិនបានទេពីព្រោះការដែលយើងចូលមកជាពុទ្ធបរិស័ទហ្នឹងគឺថាត្រូវតែមានកុសលកម្មបទ10នេះឯងជាខាងដើមកណាហើយមានពោធិបកយធัวនឹងឯងដែលជាទីបំផុតដែលនឹងត្រូវ សម្រេចនៅលោកកតរៈធัวហ្នឹង សត្យហានោអរហតាំងធម្មំនិព្វានបត្តិយា មានសទ្ធាជឿធัวព្រះរហន្តហ្នឹងតាំងពីកុសលកម្មបត្តិ10មកដល់ពោធិបកយៈធัวហ្នឹង ជាធัวដែលធ្វើឲ្យអស់រាគៈទុសៈមោហៈបានដល់នៅព្រះនិព្វាននិព្វានបច្ចយានឹងអង្គមួយ ទី2សោសោសੰងស្ដាប់ដោយល្អតាំងចិត្តស្ដាប់ឲ្យយល់ទី3សេចក្តីមិនប្រមាទទី4ពិចារណាសេចក្តីនៃពធัวដែលស្ដាប់នឹងបានលៈបតេបញ្ញੰ បាននៅបញ្ញាអញ្ចឹងតកតួងនឹងសទ្ធាចឹងក្នុងអង្គនៃសេចក្តីជាយាមដែលហៅថាបញ្ចប្រធានយ៉ាងគៈនេះអង្គនៃក្តីជាយាម5យ៉ាងនោះក៏ចាប់ដោយតថាគតពោធិសទ្ធានឹងឯង បានចូលមកទី2មាន សុខភាពល្អកម្លាំងទេចូលធាតអីនឹងស្រួលបួលគង់នៅម្នាក់ឯងក្នុងព្រៃក្នុងអីចឹងទៅ បានចូលមកដល់ទី3មិនមានមយាសាថយៈមិនមានមយាលៈពុត មិនមានមនុស្សអួតអាងបានទី4ប្រពក្តីជាយាមចម្រើននៅកុសលធម៌ហើយលះបង់នៅ បាបអកុសលនិងទី5នៃបេតិកបញ្ញា បញ្ញាទម្លាយកិលេស អានឹងខ្ញុំណាគ្រាន់តែចង់បញ្ជាក់ថាសំបីតែអង្គនៃសេចក្តីជាយាមក៏ត្រូវតែមានសទ្ធាពីព្រោះបើយើងមិនមាន តថាគតពោធិសទ្ធាយើងមិនមានកម្លាំងចិត្តដើម្បីប្រព្រឹត្តបរិបត្តិតាមព្រះអង្គទេនឹងឯងព្រោះយើងវាអត់តន់មានបញ្ញាត្រាស់ដឹង ដល់តែមានបញ្ញាត្រាស់ដឹងទៅ បានមិនមិនចាំបាច់ជឿអ្នកដតីតែម្យ៉ាងទៅទេ ដែលព្រះអង្គត្រាស់ថា ទុក្ខមេវៈឧបច្ចមេនាំងឧបច្ចតិទុក្ខំនិរុច្ចមេនាំងនិរុច្ចតិតិអ្នកកੰកតិអ្នកវិជកិច្ចតិអបរៈបច្ចយាញាណមេវៈសេតហោតិអេតាវតា ខោកចាណៈសម្មាទិដ្ឋិហោតិតិក្នុងបៃដកលេខ31ក្នុងកចាណៈកោតសោតអង្គត្រាស់ថាបាទានខੰទុកកាលដែលកើតឡើងក៏កើតឡើងទៅ បាទានខੰទុកកាលដែលរលត់ក៏រលត់ទៅ ញាណរបស់អរិយសាវកនោះឯងបានដឹងនៅក្នុងអបាទានខន្ធទុកនឹងដោយអត់សង្ស័យដោយអត់ងឿងឆ្ងល់ដោយមិនចាំបាច់ជឿអ្នកដតីអបរបច្ចយាញាណមេវសៈនឹងគឺបញ្ញាត្រាស់ដឹងអរិយសច្ចធម៌នឹងឯងដែលមិនចាំបាច់ជឿអ្នកដតីហើយយើងកុំកុំយកត្រង់កន្លែងដែលថាបញ្ញាដែលត្រាស់ដឹងសច្ចធម៌ហ្នឹងហើយយើងយកមកជាទូទៅក្នុងជីវិតប្រកដី នៃពុទ្ធបរិស័ទយើងនឹងថាមិនចាំបាច់មានសទ្ធាណាហើយយើងគិតទៅដើម្បីឲ្យឃើញអ្វីអ្វីនឹងទៅតែម្ដងអត់បានទេគ្រាន់តែថាសទ្ធាក៏ត្រូវគ្រប់គ្រងដោយបញ្ញានឹងឯងតែពីព្រោះសទ្ធានឹងអាស្រ័យសទ្ធម្មសវណៈហើយនាំឲ្យយើងមានសទ្ធម្មសវណៈការស្ដាប់រឿយរឿយទៅទៀតបានយោនិសោមនសិការៈនឹងកើតឡើង បានអង្គប្រកបខាងក្រៅបរតោខោសៈគឺ ការដែលយើងបាន ស្ដាប់មកដោយល្អហើយយោនិសោមអ្នកសិការៈនឹងចម្រើនឡើងសម្មាទិដ្ឋិគឺបញ្ញានឹងកើតនឹងឯងគឺយើងត្រូវដឹងថាយើង មិនអាចគិតអ្វីអ្វីធ្លុះធ្លាយទៅទេសាវកោ សាវករបស់ពុទ្ធគឺត្រូវតែតេតួងនឹងការស្ដាប់ ហើយដើម្បីយើងសិក្សាកម្ពីបត្រៃបេដកអត្ថកថាអីអីហ្នឹងតលតែអាស្រ័យសទ្ធានឹងចម្រើនឡើង ចម្រើនឡើងចឹងបានពេញបតីពេញចិត្តដើម្បីនឹងយកចិត្តទុកដាក់សិក្សាស្រាវជ្រាវនឹងឯងឲ្យបានមកចត់ប្រកបពជាមិនអាចយើង ចេះតែប៉ាំស្មានសន្និដ្ឋាន អីទៅបាន ទេធัวពុទ្ធដែលព្រះអង្គទ្រង់ត្រាស់ដឹងនោះណា ព្រោះណាគឺយើងមិនអាចថាមិនមកចត់ប្រកបវិជាទៅបានទេគឺត្រូវតែយកចិត្តទុកដាក់សិក្សាឲ្យបានប្រកបវិជា ជាទីបំផុតពីព្រោះធัวដែលព្រះអង្គដឹកនាំព្រឹកទៅដើម្បីបានត្រាស់ដឹងនៅសច្ចធัวហ្នឹងនឹងគឺ លើកឡើងសម្រាប់សភានៃ ពុទ្ធបរិស័ទយើងដែលគ្រប់គ្រងដោយបញ្ញាបើមិនមាន បញ្ញាគ្រប់គ្រងទេក៏វានាំឲ្យ មាន ទៅ ជាមង្គលភ្ញាក់ផ្អើលចិត្តទៅជឿសពជានេះសពជានោះអីអីចឹងទៅក៏អាចថាបន់ស្រន់បួងសួងអីសូមពីនេះសូមពីនោះអីសពគ្រប់ហើយបើចេះតែបន់ស្រន់បួងសួង បានសម្រេចអញ្ចឹងវាមាននរណាចាស់ណោះមាននរណាឈឺមាននរណាស្លាប់មាននរណាប្រត់ប្រាស់មាននរណាអត់លៀបមាននរណាអត់យោកូនសិស្សអីមាននរណាទៅប្រឡងធ្លាក់បើចេះតែបន់ស្រន់បាន សម្រេចទាំងអស់នោះហើយ ព្រះពុទ្ធិកាដែលព្រះអង្គសម្ដែងនៅក្នុងវាសេតសោតកម្មណាវត្តតិលោកោកម្មណាវត្តតិបជានឹងយកទៅទុកឯណាទៅនឹងឯងតាមពិតទៅគឺថាកាលដែលយើង បានទទួលមរតកអំពីបុណ្យមានជីវិតរស់នៅមួយថ្ងៃនឹងហើយយើងមិនចាំបាច់សូមអ្វីពីអ្វីទៅទៀតទេសូមពីខ្លួនឯងតែហ្មងទាំងស័ក្តិសិទ្ធិណាស់ នឹងឯងស័ក្តិសិទ្ធណាស់ត្រង់ដែលថាខ្លួនយើងជាមនុស្សល្អហ្នឹងអាចជាទីពឹងឲ្យខ្លួនឯងបាន មានសេចក្តី សុខតន់ពេលវេលា ដោយទានសិលភាវនាហើយស័ក្តិសិទ្ធអាចជួយអ្នកដតីបានទៀតដោយអំណាចកល្យាណមិត្តដោយអំណាចទឹកចិត្តស័ក្តិសិទ្ធណាស់ណាអាចធ្វើឲ្យមនុស្សបាក់ទឹកចិត្តស្ទើរតែសម្លាប់ខ្លួនឬក៏វិកលចរិត នឹងគឺបានជានីឡើងវិញដោយកលយានមិត្តនឹងមើលពូកែបណ្ណាស័ក្តិសិទ្ធិបណ្ណាអានឹងគឺជាក់ស្ដែងប្រព្រឹត្តទៅក្នុងភាពជាកលយានមិត្តកណាសំខាន់ណាស់អញ្ចឹងពុទ្ធបរិស័ទញាតិញោមតែប្រុសទាំងអស់បានចូលរួមនៅ ក្នុងពិធីបុណ្យនេះខ្ញុំណារៀបរាប់សេចក្តីនៃពធัวដើម្បីពុទ្ធបរិស័ទយើងមានខ្លួនឯងជាទីពឹងនឹងហើយយើង នឹងបានរៀបរយទៅតាមជីវិតដែលប្រព្រឹត្តទៅស្មើនៅក្នុងកុសលកម្មនឹងឯងដែលយើងមានសេចក្តីសុខមិនយើងដឹងថាសេរីសួស្តីហ្នឹងនៅត្រង់កាយកម្មល្អវិច័យកម្មល្អមโนកម្មល្អនឹងឯងចឹងបានថាកុំឲ្យយើងក្រណពូកែគិត គឺត្រូវគិតឲ្យបានល្អដែល ព្រះពុទ្ធអង្គគ្រប់គ្រប់ព្រះអង្គទ្រង់បានត្រាស់ដឹងហើយសម្ដែងប្រាប់ពីគំនិតល្អនឹងឯងមโนកម្ម3ហ្នឹងកុំឲ្យយើងចេះតែសន្និដ្ឋានល្អតាមតែយើងគិតថាល្អតែខ្លួនយើងយើងយើងត្រូវតែយកចិត្តទុកដាក់នឹងនឹងអ្នកត្រាស់ដឹងនឹងឯងយើងមិនអាចយកបញ្ញាយើងទៅប្រៀបជាមួយនឹងព្រះអង្គដែលត្រាស់ដឹងទេយើងមិនមែនតន់អស់អវិជ្ជាណា យើងមើលមើលអវិជ្ជាអង្គធัวគឺមោហៈតើយើងនៅខឹងដែរទេយើងនៅស្អប់គេទេយើងនៅមាន ស្រឡាញ់នៅ មានរាគៈដែរទេ នៅមាន កំណាញ់នៅចំណែនដែរទេហ្នឹងឯងបើថានៅ គឺបានន័យថា វានៅមោហៈហើយហ្នឹងឯងសូម្បីតែព្រះខ័យណាស្របអស់រាគៈទោសៈមោហៈក៏ព្រះអង្គមិនមែនមានបញ្ញាននៅសัพពញ្ញុតញ្ញាណហ្នឹងឯណា ដូច្នេះនេះសពញ្ញុតញាណណាទៀតដែលព្រះអង្គទ្រង់ប្រកាសដើម្បីសត្វលោកនឹងឯងដែល បំណងឲ្យមាន ខ្លួនឯងជាទីពឹងនឹងត្រូវរៀបចំ កាយសុចរិតវិជ័យសុចរិតមโนសុចរិតនឹងសំខាន់ណាស់ណាវាដូចថាយើង ចេះដឹងហើយប៉ុន្តែយើង រំលឹកគ្នាផងទៅនឹងឯងគឺថាកុំប្រកែតែនិយាយត្រូវនិយាយឲ្យល្អគឺតាមព្រះពុទ្ធអង្គទៀតវិជ័យសុចរិត4យ៉ាងនឹងតែហ្មង កុំប្រកែតែធ្វើ ត្រូវធ្វើឲ្យល្អអានឹងបានវាសំខាន់ត្រង់ត្រង់កាយកម្មវិច័យកម្មមโนកម្មហ្នឹងវាដូចថាយើងមានអត្តភាពជាមនុស្សហើយអញ្ចឹងវាមិនមែនមនុស្សហើយហើយទៅទេត្រូវតែមានចិត្តជាមនុស្សកុំឲ្យមានតែរូបកាយអត្តភាពជាមនុស្សនឹងឯងត្រូវចិត្តជាមនុស្សឲ្យសមនឹងពាក្យថាមនុស្សស័កហ្នឹងគឺចិត្តប្រសើរពងខ្ពស់ហ្នឹង នឹងឯងអញ្ចឹងគឺពុទ្ធបរិស័ទយើងក៏បាននៅសេចក្តីសុខក្នុងគុណធម៌គឺសេចក្តីល្អនេះយើងអត់មានសិទ្ធអី ដើម្បីជ្រើសរើសថាយើងត្រូវស្លាប់កន្លែងណាកន្លែងណាអីទេ យើងចង់ស្លាប់នៅផ្ទះយើងអីចឹងទៅក៏មិនអាចជ្រើសរើសបានហើយដល់ពេលស្លាប់ទៅទៅកើតនៅណាក៏យើងមិនអាចជ្រើសរើសបាននឹងឯងហើយ យើងចង់បានអីដែលល្អល្អក៏វាមិនអាចសមដូចចិត្តទៀតភរិយាល្អស្វាមីល្អកូនល្អក៏វាមិនបានសពគ្រប់នឹងឯងចឹងវាមានរឿងតោះខុសកំឆ្គងយ៉ាងនេះយ៉ាងនោះវាមិនអាចល្អសម្បូរបែបសពគ្រប់ទៅទេ មានតែយើងសន្តោសប្រុសប្រណីអធិស្ស្រ័យឲ្យអភ័យ ចឹងទៅក៏ប៉ុន្តែយើងមានសិទ្ធធ្វើ ខ្លួនយើងជាមនុស្សល្អជ្រើសរើសយកសេចក្តីល្អនឹងឯងមកជាពន្លឺរស្មីនៃ ជីវិតអានឹងគឺយើងមានសិទ្ធសម្រាប់យើងអញ្ចឹងយើងអត់មានជ្រើសរើសដើម្បីថាកើតមកជាកូនអ្នកមានមែនល្មមល្មមប៉ុណ្ណឹងបានហើយប៉ុន្តែយើងមានសិទ្ធដើម្បីធ្វើជាមនុស្សល្អបានយ៉ាងពេញសិទ្ធមើលមើលមាននរណាមកហាមឃាត់យើង ហើយយើងសប្បាយចិត្តនឹងទប់ទល់ជាមួយនឹងអារម្មណ៍ជុំវិញ ខ្លួនអញ្ចឹងទៅទៅណានឹងឯងប្រព្រឹត្តទៅដោយ គុណធម៌ទាំងល្អណាស់ដែលយើងមានឱកាសសិក្សាអប់រំនេះនឹងឯងគឺពេលវេលា មានតិចតួចអញ្ចឹងគឺត្រូវតែប្រឹងប្រែងនៅ ក្នុងឱកាសពេលវេលាបន្តិចបន្តួចនឹងឲ្យចម្រើនទៅដោយគុណធម៌បានដល់យ៉ាងល្អសម្រាប់ជីវិតរបស់យើង ហ្នឹងឯងហើយដោយឱកាសពេលវេលាយើងត្រូវស្ដាប់ពធបន្តទៅទៀតអំពីលោកគ្រូគាត់បានជើញមកហ្នឹងឯងអត់ដឹងជើញមកចូលតាមណាយតាមណាស្រាប់តែនៅលើក្រេធម្មាសនៈហ្នឹងពឹបតែហ្មងហ្នឹងឯងហ្នឹងឯងពួកកន្លែងដែលបិទភ្នែកខ្លះបើកភ្នែកខ្លះម្ដែងពធហ្នឹងអន្តែ ដឹងយូរគ្រាន់តែ ហើយក៏លឺក្អកហែនក្អកហែនហ្នឹងប៉ុន្តែដោយអាស្រ័យខ្ញុំកណាហ្នឹងត្រូវត្រឡប់ទៅភ្នំពេញវិញជាប់បនព្រឹកនៅខាងចិត្តអូរ៉ាំងឪណោះអញ្ចឹងត្រូវចេញពីភ្នំពេញទៅកណា ពីមុនគិតថាចេញទៅសម្រាប់បាត់ដំបងទំនេរមកព្រឹកប៉ុន្តែដល់ទៅរੂថ្ងៃ ដាក់ប៉ុននឹងអត់បានក៏ដាក់ព្រឹកស្អែកនឹងចឹងទៅត្រូវត្រឡប់ទៅវិញចឹងក៏សូមអធិស្ឋានពីគុណចាស់ពុទ្ធបរិស័ទជាពិសេសលោកគ្រូដែលដើម្បីរួមសម្ដែងពធហ្នឹងគឺជើញសម្ដែង ម្នាក់ឯងចុះឲ្យបានក្បោះក្បាយទៅណាហ្នឹងឯងខ្ញុំសូមជម្រាបលាទៅមុនណាហ្នឹងឯងដោយដំណើរផ្លូវទៅឆ្ងាយអញ្ចឹងញាតិញោមនៅ ស្ដាប់ពធលោកគ្រូតទៅទៀតណា នឹងឯងដែលយើងបានលោកគ្រូល្អមានការអប់រំគុណធម៌ជាសាវករបស់ ព្រះសម្មាសម្ពុទ្ធហំប្រឹង អត់ធ្មត់ដើម្បីប្រព្រឹត្តព្រះមច្ឆរិយធម៌គឺមិនជាមនុស្សរំអួយអីដោយថាក្រំតែ គេស្ដីគេថា អីប៉ុណ្ណឹងទ្រាំមិន បានទៅនោះទេសេចក្តីទុកក្នុងវត្តដាក់នឹងក្រៃលែងណាស់ ដែលព្រះអង្គទ្រង់សម្ដែងរឿងចាក់ដោយលំពេងអីអីហ្នឹងហ្នឹងឯងក្រៃលែងណាស់ហើយយើងកើតមកជាមនុស្សប៉ុណ្ណេះទទួលអ្វីអ្វីដែលជាអនិច្ចថារម្មណ៍ប៉ុណ្ណឹងប៉ុណ្ណឹងចាប់ទុក ថាតិចតួចណាស់យើងរៀនទទួលទៅដើម្បីបានប្រព្រឹត្តព្រះមច្ឆរិយធម៌ឲ្យរួចផុតចាកភព3មើលមើលដូចជាខន្តិវេទីតាបោះអីអីហ្នឹងកាត់ច្មោះកាត់លកជា កាត់ដៃកាត់ជើងក៏បត់ទាំងអស់វាយដោយរំពាត់ផ្ដៅរាប់រយរាប់ពាន់រំពាត់ហើយប៉ុណ្ណឹងហើយស្ដាច់កលាបកនៅ លើកជើងភក្កដាលទ្រូងព្រះអង្គបានទៀតទៅទៀតអត់មានមេត្តាករណាអីទេនឹងឯងកម្លាំងចិត្តខឹងក្រោតនឹងមានដល់ប៉ុណ្ណឹងហើយព្រះបរមពុរិស័ទខន្តិវាទីតបោះអត់មានខុសអីទាំងអស់ណាគឺព្រះអង្គគង់នៅជាសពតើពួកនាងនាងនឹងទៅចោមរោមស្ដាប់ធัวបរោះទៅចឹងតើ រាជាទ្រង់ពិរោធខឹងក្រោតទៅខ្លួនព្រះអង្គនឹងរហូតដល់តម្ងន់បាបនឹងផែនដី មិនអាចទ្ររួចបានប៉ុន្តែខ្ញុំណាចង់លើកថាបើយើងនឹករលឹកដល់ចរិយាវត្តចរិយាគុណរបស់ព្រះបរមពុរិស័ទមើលមើលគឺយើងឯណា ទៅទទួលអីដល់ទៅប៉ុណ្ណឹងអត់ទេហើយបើនៅក្នុងបណ្ណោវាទសោតគឺគិតថា ណែអ្នកសនាបរន្តជនបទនឹងសិទ្ធិមនុស្សកាចកាចជេរគំរាមកំហែងអីចឹងអីខ្ញុំព្រះអង្គគិតថាគេល្អព្រះអង្គពីព្រោះគេមិនបានវាយប្រហារអីអីគេមិនបានគិតសម្លាប់អីអីហ្នឹងនឹងឯងព្រះអង្គប្រទានសាធុការណា នោះយើងសប្ងៃហ្នឹងក៏កាចកាចមិនល្មមដែរទេ យើងត្រូវបរិបត្តិទៅតាមប៉ុណ្ណាវត្តសោតក្នុងបៃដកលេខ28ហ្នឹងនឹងឯងចឹង ដូច្នេះហើយយើងនឹករលឹកឃើញអាវាតរបស់ព្រះអង្គសេចក្តីទុកក្នុងវដ្តសង្សារដែលព្រះអង្គទ្រង់សម្ដែង ពីរឿងការចាក់ដោយលំពេងមួយថ្ងៃ300លំពេងអស់100ឆ្នាំនេះនឹងឯងបើមានវិធីឲ្យរួចផុតចាក់ទុកអញ្ចឹងឲ្យគេចាក់ទៅនោះនឹងឯងប៉ុន្តែវាអត់មានទេដូច្នេះមានតែប្រព្រឹត្តព្រមចរិយធัวដើម្បីត្រាស់ដឹងអរិយសច្ចធัวហ្នឹងអញ្ចឹងគឺក្នុងសេចក្តីនេះរំលឹកណារំលឹកកុំឲ្យយើង ក្រំតែអត់លៀបអត់យោះអីបន្តិចបន្តួចឬក៏ទុកលំបាកឈឺអីបន្តិចបន្តួចហ្នឹងហើយយើងក៏រំអែរំអួយដូចជាវាធំដុំណាស់ហើយក៏លះបង់សេចក្តីស្ងប់រងាប់ចិត្តលះបង់ការប្រព្រឹត្តធัวចោលអីអីអញ្ចឹងគឺមកពីយើងមិនឃើញភ័យក្នុងវត្តដាក់បានជាយើងលះបង់ចិត្តស្ងប់លះបង់ព្រះមច្ចរិយធัวណា បើយើងឃើញភ័យក្នុងវត្តដាក់ណា យើងនៅក្នុងកំណើតជាមនុស្សនេះទោះជាលំបាកបច្ច័យ4អីយ៉ាងម៉េចយ៉ាងម៉ាអីក៏ដោយគឺថាឲ្យតែកុសលធម៌ចម្រើនឡើង យើងប្រព្រឹត្តទៅបានទាំងអស់ព្រោះយើងឃើញឃើញភ័យក្នុងវត្តដាក់ក្រៃលែងណាស់អញ្ចឹងយើងមិនលំបាកអីនឹងទទួលទេអាណិតថារម្មអីបណ្ណាបណ្ណានៅក្នុងជីវិតយើងនេះនោះពួកយើងបានរីករាយជាមួយនឹងព្រះមច្ចរិយធម៌ពុទ្ធបរិស័ទយើង អប់រំចិត្តឲ្យថិតនៅក្នុងអារម្មណ៍នៃប្រកម្មដ្ឋានទានសិលភាវនាចឹងទៅ គឺថាយើងមានរមណីយដ្ឋានជាទីរីករាយនៃចិត្តយើងមានពោជនីយដ្ឋានសម្រាប់សេចក្តីស្ងប់រងាប់ចិត្តចឹងទៅឲ្យទៅជាទម្លាប់ នៃសេចក្តីសុខដែលជានេកមៈសុខវិវេកសុខឧបសមៈសុខសម្ពោធិសុខនឹងឯងរីករាយជ្រះថ្លាក្រៃលែងណាស់ដោយតែពុទ្ធបរិស័ទបាននៅសេចក្តីសុខ ទៅក្នុងវិមានប្រាសាទទេវតាវិមានប្រាសាទព្រំអីអីទៅនឹងអានឹងសម្រាប់រូបកាយណាតែផ្លូវចិត្តប្រព្រឹត្តទៅ ដោយទេវធម៌ប្រព្រឹត្តទៅដោយព្រំធម៌ប្រព្រឹត្តទៅដោយអរិយធម៌មានសេចក្តីសុខក្រៃលែងណាស់ចឹងខ្ញុំកណារៀបរាប់ទីក្តីប៉ុណ្ណឹងហើយនឹងឲ្យក្តីជ្រះថ្លាការសម្ដែងធម៌ក៏សំគួរសម្រាប់ខ្ញុំកណាហើយនឹងសូមអនុមោទនាស្ដាប់ពធជាបន្តទៅទៀតសូមអនុមោទនា